Ừ. Thịt cua không con không ăn chanh thịt cua liền ăn mà mớm thịt cua ra đập tới cái hộp phải ba tay nhằm cái hộp phải nhằm hộp xuống mai là là ngày chanh nhằm hộpបាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំបាទមកធ្វើវីដេអូញ៉ាំ គោអាំងជាមួយទឹកហុកបាទមិនហូបឆៅទេបាទអត់ហ៊ានហូបទេតែគាត់ដាក់សាច់សាច់ឆៅហ្នឹងថាហ៊ានហូបទេបាទខ្ញុំហូបតែសាច់ឆ្អិនទេបាទនេះទឹកហុកថ្ងៃហ្នឹងជាតិបណ្ដោយទឹកហុកបាទជាតិជាតិមកអូនគាត់ថាជាតិទេជាតិជាតិឆ្ងាញ់ឆ្ងាញ់តែមកតែមើលឥឡូវបាទខ្ញុំចូលចិត្តហូបបាទរបៀប យើងធម្មជាតិធម្មជាតិអញ្ចឹងណាបាទមើលក្នុងចកាអាមេរិកចកាអីអញ្ចឹងទៅខ្ញុំចូលចិត្តញ៉ាំអញ្ចឹងឆ្ងាញ់មើលទៅវាប្លែកជូនបងប្អូនទស្សនាអញ្ចឹងទៅបាទហើយបន្លែយើងមានតាំងពីនេះមានតាំងពីសណ្ដែកគួរស្ពៃកដោបបាទការ៉ុតបាទការ៉ុតនេះហើយសក់បាទសក់នេះបាទសក់មានហើយ នេះខ្ទឹមបារាំងបាទនេះដើមយើងហៅខ្សាំងទៀបឬក៏ខ្លះហៅថាភ្លើងកែបបាទ50ឆ្នាំបងប្អូនបាទឆ្ងាញ់ហើយនេះគេហៅថាស្បៃរឿងស្បៃរឿងខ្មែរយើងហ្នឹងគឺជាឆ្នាំដែរបាទបងប្អូនយកទៅផ្សារទៅឆ្នាំហើយអាចជួយយើងសុខភាពយើងដែរបាទបន្លែយើងសត្វធម្មជាតិហ្នឹងបាទបិទគៀនគៀនផ្ទះហ្នឹងមានរយោនៅណាទេបងប្អូនជាតិហ្មងបាទចាំមើលបាទឆ្ងាញ់ណាស់បន្លែយើងថា ជាតិបដោយបាទសុទ្ធតែបន្លែធម្មជាតិឆ្ងាញ់មកមើលកូនមិនបាទឆ្ងាញ់ឆ្ងាញ់មកញ៉ាំតែបន្លែវាឆ្ងាញ់ហ៎អាឥឡូវសាច់យើងបានឆ្អិនហើយបាទខ្ញុំមកហូបវាសាច់ឆៅបាទខ្ញុំដាក់អញ្ចឹងមកឲ្យមើលសាច់ឆៅតែខ្ញុំអត់ហូបខ្ញុំហូបសាច់ឆ្អិនហ្នឹងបាទ phải mấy ăn nhầm ăn luôn đây mà bọn khơi nhầm đại chứ là hột sạch hả không ờ, cái nào bị tàu nhưng mà còn còn mình y thay thao ánh mà mà chích rồi chích rồi chích ណាមិនតាន់ឆ្អិននឹងទុកទៀតបាទបើនៅហាហើយបន្លែនេះខ្ញុំចូលចិត្តគេនេះបន្លែនេះបាទបន្លែចូលចិត្តព្រោះវាទឹកម្ហុកយើងធ្វើទៅហុកឲ្យត្រូវត្រូវនឹងបន្លែហ្នឹងណាដាក់ចឹងមកលក់ចឹងហើយយើងហូបហឺជួយដល់បងប្អូនអឺ មិនជាតិមិនជឿបងប្អូនសាមហ្នឹងហើយកុំហូបនៅផ្ទះខ្ញុំហូបដើរវាដើរវាស្រែក្រៅក្នុងយកាអីចឹងទៅខ្ញុំមានយកាអាមេរិកកាអញ្ចឹងខ្ញុំហូបក្នុងក្នុងក្នុងយកាហ្នឹងវារោបន្តិចយ៉ាងដែរហើយយ៉ាងសាច់គោស្រស់ស្រស់អត់ទៀតទិញមកវិសាថ្មីថ្មី chứ không còn bố chị có mua nhầm không Ngon không? Ngon chứ con? Ừ. Ngắm Ngắm Ừ. Um, bật chiết mình អឺនៅតំបន់ខ្លះគេហៅភ្លើងកែបតែតំបន់ខ្លះគេហៅអីដែរអានឹងហៅសាំងទៀបសាំងអីខ្ញុំមិនដឹងដែរប៉ុន្តែខ្ញុំហៅភ្លើងខែបខាងខ្ញុំហ្នឹងភ្លើងខែបត្រូវជាមួយនឹងទឹកផឹកហ្នឹងដែរហូបទៅនិយាយមកឡាសែនឆ្ងាញ់ចាប់មាត់ជាតិមើលអឺ Chí đâu bằng bố ơi Nó lắm Tại sọt sọt nữa Dương vô mình nhâm không dù cao nữa mới tức bỏ không Ừ. hấp thôiដាក់ម្ទេសចឹងមកនិយាយលក់វាចឹងវាហោឆ្អាបខ្ញុំមិនហូបឆៅខ្ញុំហូបច្រើនទេប៉ុន្តែខ្ញុំចូលចិត្តហូបទេសបាទអត់ស្នាក់ឥឡូវបាទវាសាក់តិច កូនក៏ចូលចិត្តញ៉ាំដែរចូលចិត្តញ៉ាំសក់បន្លែធម្មជាតិយើងហូបទៅសុខភាពល្អបងប្អូនហូបបន្លែបានច្រើនដើម្បីយើងសាច់ស្អាតតែការ៉ុតនេះរត់សាច់ស្អាតហើយហូបសាច់ឡើងលឿងថ្លាភ្លឺមុនហូបចឹងយើងហូបជាប្រចាំចឹងបន្លែយើងធម្មជាតិខ្ញុំអត់មានទិញពីផ្សារបាទទិញផ្សារមានតែនេះទេបាទរត់ពួកយើងតាមអត់បានដូចគេទេបាទនេះយើងបន្លែយើង បេះតាមផ្ទះធនជីសុតសាតបាទនេះគឺបេះនៅតាមផ្ទះដែរបាទខាងលឹងផ្ទះអូសបោបន្លែហូបស្រុកខ្ញុំបងប្អូនចង់មកមើលទស្សនាអីចការអាមេរិកអីក៏មានដែរបងប្អូនចការអាមេរិកខ្ញុំអាមេរិកទៅខាងផ្លែក៏ផ្លែបងប្អូនមើលផ្លែមកផ្លែដល់ហើយមកដែរហើយយើងមកហូបអញ្ចឹងទីទៅថាឆ្ងាញ់ងាញ់បងប្អូន Ừ. Đậu luôn Chuyện nữa à đã đấy đó dừng ăn đi mà nhỏ mặt hộp xài តែគឺញ៉ាំតិចបានតែញ៉ាំទៀតអូដៅដៅអូយដៅមកពីមែនហុយហុយហើយធម្មតែនេះទៅអស់គ្នាធម្មជាតិធម្មជាតិសុទ្ធសាធចូលចិត្តអាបរិយាកាសអញ្ចឹងមើលទៅមើលតំណង ប្អូនបងប្អូនសាក់លបងធ្វើដូចខ្ញុំដឹងតែយើងមើលទៅយើងថាស្រស់ស្រាយមួយយ៉ាងដែរព្រោះបរិយាកាសយើងមកហូបនៅរាជការក្រៃអីចឹងទៅព្រោះយើងធ្លាប់ហូបនៅតាមក្នុងផ្ទះអីចឹងមើលទៅវាមិនសូវជាបាក់បដូរគេហៅថាបរិយាកាសឲ្យវារោមបន្តិចអីចឹងទៅតែបងប្អូនចង់នៅថាក្តារវាស្រែឬក៏ នៅក្នុងព្រៃក្នុងអីចឹងទៅវាមើលទៅវាមួយយ៉ាងដែរឆ្ងាញ់ណាស់បងប្អូនអើយខ្ញុំចូលចិត្តដល់បន្លែនេះបន្លែអត់ចិត្តទៅសាក់ឆ្ងាញ់មកយើងមូចឹងមកនេះយើងមូចឹងបងខ្ញុំចូលចិត្តបន្លែខ្ញុំចូលចិត្តតែស្ដាប់មកកហ៎ Mm. Yeah thịt cua bọn bọn con ăn chanh thịt cua dân ăn mà món thịt cua giờ tập tới cái hộp thải ba tay nhưng mà cái hộp thải rồi nhầm hộp chết mà nhầm hộp dạ nhầm cậu nhầm ngành này nó ba ba ngành ngành này dừng hộp ឆៅអត់ឆ្ងាញ់ទេមានរោគអីក្នុងនឹងទៅយើងហូបអត់យើងហូបដល់ណារបស់ឆ្អិននេះកុំបោះឆៅយើងកុំហូបព្រោះអឺគាត់ថាបាខ្សូងអីគេរបស់ឆៅមួយទៀតអត់តម្រូវឲ្យយើងហូបទេខាងសុខាបាលអីគេតម្រូវឲ្យយើងចំអិនឲ្យឆ្អិនទៅយើងហូបទៅវាអត់ប៉ះពាល់សុខភាព Mm. ăn đó bố ដាក់ trứng trước đó rồi dừng đặt xài trứng nó ហើយបន្លែយើងមានបន្លែគ្រប់មុខអីចឹងទៅមានជីមានតាមរបស់យើងទៅយើងដាក់ហើយយើងស្ទាប់វិញចឹងជួយកាត់ហូបអូខេដាក់ដាក់មកអញ្ចឹងហ្នឹងហូននេះដាក់អញ្ចឹងទឹកកាហូបដាក់មកអញ្ចឹងស្រក់តក់តក់អញ្ចឹងហ៎ What? បានទេបងនោះចកាខ្ញុំមានសពហ្នឹងខ្ចីក៏មានអីក៏មានដែរបងមើលឡាយវែងវែងចឹងបោអាបងប្អូនចង់មកហូបអីបេះហូបអីបេះបានត្រឹមឆាអីសាច់គោឆាងាវឆាអីតាមបងវិញចិនអីដូចឆាមឹកឆាអីចឹងទៅញ៉ាំណាឆាត្រីអីទៅ ទៀតអាមកដាក់មករេងហើយរេងហូបបានខ្ញុំចូលចិត្តហូបលេងដែរទុំដាក់បាទនេះវាដើរខ្យល់ស្រួលបងប្អូនអាចហូបលេងបើវាបានណាទៅដើរខ្យល់អីយើងដាក់ជាមួយទឹកហុកហ្នឹងតែលោកបងប្អូនចូលចិត្តចំណូលអីហ្នឹងចង់យកទៅឆាយកទៅអីចឹងក៏បាន យើងចង់ញ៉ាំឆៅអីជាមួយទឹកប្រហុកអីទបមួយសាច់អីហ្នឹងក៏បានដែរបាទជឿដល់ ទៀតមិនឆ្អឹងអាយឆ្អឹងទេអូអត់ឆ្អឹងអូចសក់នៅមកកកោបហ្នឹងណាលឹកខ្លោទឹកផឹកហ្នឹងមកនេះទឹកខាប់ផឹកហ្នឹងអញ្ចឹងមិនឆ្ងាញ់ណាមិនឆ្ងាញ់ឆ្ងាញ់ នេះក៏កាត់បន្ថយបងប្អូនប្រាក់សាយអីអាចញ៉ាំបាននេះពួកខ្ញុំអត់សូវប្រាក់សាយទេព្រោះខ្ញុំចូលចិត្តទី1ខ្ទឹមបារាំងខ្ទឹមសយើងនេះក៏កាត់បន្ថយដែរម្រេចខ្ចីម្រេចទុំអីចឹងទៅបាទហើយមជូមជូយើងនិយាយថាយើងហូបក្រូចអីចឹងអានេះសិតតែកាត់បន្ថយប្រាក់សាយយើងជួយកាត់ផ្ទះយើងលក់ចឹងមកយើងហូប Lục sư hùa ai lắm Chỉ đang vô đây Mày bây giờ tham sinh anh giết Dạ ơi Ngoan. Chịu. Ông mẹ à. Sợ anh. Sợ anh. Làm cái gì không? cho không em em Gì này? Ừ. Chúc, chúc, chúc, chúc. Mm. cứu យើង ăn ឲ្យឆ្អិនចឹងបងកូនខ្ញុំហូបឆៅលឿមខ្ញុំហូបឆៅថាបើអីចឹងបើសម្រាប់ខ្ញុំខ្ញុំចូលចិត្តហូបឆ្អិនកាលណាយើងហូបឆ្អិនទៅទី1វាអត់សូវមានមីរោគនេះអូក្តៅអូក្តៅអូក្តៅអូ ទៅយើងហូបបន្លែបានច្រើនបន្លែគ្រប់មុខចឹងទៅយើងហូបហ្នឹងសារជីវជាតិហ្នឹងជាបន្លែហើយបងប្អូនជីយើងហូបអត់សូវខុសទេជីពិសេសជីយើងជីកាមជីបន្លាជីអីហ្នឹងហើយបើក្នុងចកាខ្ញុំដុសច្រើនណាជីបន្លាជីកាមអីហ្នឹងអត់ខ្វះទេបោះហូបក្រឹមមកបន្លែត្រឹមអីហ្នឹងបងប្អូនហូបមិនអស់ទេមកហើយគឺខ្ញុំខ្ញុំទៅខកដែរគ្នា nhưng không ai nhìn thấy trung tâm tự động nào mổ biết chung ngày nay bổng bố đấy យើងទៀតទៅបោះហប់គឺឆ្ងាញ់ណាតែញ៉ាំមិនជុំអីមិនតែញ៉ាំអឺហើយហៅញ៉ាំហូបជីស្បៃរឿងកន្លែងអីណាដុកនៅជុំមួយទៀតបងបងប្អូនត្រូវការអាចមកបេះបានយករហូតបាននឹងបានដុកតែម្ដងហើយសារគ្រាប់វាដុកតកូនតចៅមកបាច់ហត់ដើមទេ ទុកឲ្យវាទុំហើយយើងឈូសគ្រាប់ដាំវាដោសខ្លួនឯងវាមិនហត់ដាំទេហូបណាចឹងហូបចឹងអោះអូ ផ្ទះបន្លែបន្លែបងប្អូនហូបជឿតាមខ្ញុំហូបបន្លែបានច្រើនសាច់យើងហូបច្រើនឡើងជាអាស៊ីតមើលបន្លែយើងហូបទៅអត់ឡើងជាអាស៊ីតទេមានតែកាត់បន្ថយដូចថាអ្នកឡើងជាអាស៊ីតយើងហូបបន្លែទៅជាអាស៊ីតយើងចុះហើយជួយយើងសាច់ស្អាតជួយយើងសាច់ស្អាតទៀតតែអូនថាជួយសាច់ស្អាតបន្លែយើងហូបទៅសាច់ស្អាត ព្យាយាមហូបបន្លែបានច្រើនចេះខ្ញុំចូលចិត្តយ៉ាងមកវិញខ្លោចចាអឺយ៉ាងណាយ៉ាអត់អត់ដាក់យកដាក់យកអឺ 저그냥 힘좀 먹어봐. hụt lại à hụt lại, xin anh hụt được lại, hụt sạch dương ờ, cạnh thôi hụt lá ឡើងជាអាស៊ីតខ្ញុំចូលចិត្តញ៉ាំចូលចិត្តញ៉ាំសាច់អាស៊ីតឡើយអាយ៉ាស៊ីយើងចោះហ្នឹងមកដាក់ចឹងងាញ់តាមសាច់អស់នៅកងលៀងណាញ៉ាំញ៉ាំចិត្តអត់ណាចិត្តអត់ណា No? Mm, anh vô từ kìa. À. Đi dòm nhóm anh vô kìa. À. Ừ. Ừ. Anh lỡ Ủa, ủa, bà, cái này sao? Ủa, cái này ta xanh úp úp cloud à, ờ, ôi tôi ừ. sợ lầu úp cho nên tôi sợ ừ, nhắm នឹងខ្លាំងតិចទៀតណាទុកចិននេះយើងហូបឆៅហូបឆៅឆៅអឺញីអញនេះចឹងហើយកូនឆៅឆ្ងាញ់ព្រោះអាហូបឆៅមានរោគច្រើនណាដូចជាកើតព្រូនតេនញ៉ាអញ្ចឹងទៅបងប្អូនកុំជិះយាមហូបសាច់ឆៅជិះយាមហូបសាច់ឆ្អិនដូចខ្ញុំនេះខ្ញុំហូបតែសាច់ឆ្អិននេះកាលណាយើងហូបសាច់ឆៅទី1 ឡើងអាស៊ីតមានរោគនៅក្នុងនឹងឡើងអាស៊ីតវាប៉ះពាល់សុខភាពយើងដូចជាកើតជាព្រូនតេនញ៉ាអញ្ចឹងទៅបើបន្លែឆៅយើងលាងស្អាតយើងដាក់លាងជាមួយទឹកអំបិលបងប្អូនអាចលាងជាមួយទឹកអំបិលបានលាងទៅវាអាចសម្រាប់មេរោគបានណាចាក់ញ៉ាំហ៎ចាក់ញ៉ាំទេ ចូលឆ្អិនយូរមកចូលឆ្អិនទៀតចូលឆ្អិនអឺចូលឆ្អិនដែរនៅ 구멍 이거 거의 없을때 음. 아 잠만 아니야 먹어 쯧또 스나이온 펑 자, 날, 아, 지 Ê, ăn thơm này nhắm ừ. Không thấy, bon nho nhắm Ôi, ôi, ôi Ướt gói thử Thử đi, đánh này. Bạn dính dạ, ăn tí cái Nhắm Normaal is het ook opnemen. Mmm, one. One more. ហើយដាក់ស្អិនខ្លាំងតិចដាក់ឈាមឈាមហើយឈីខ្លាំងឈាមឈាមមិនញ៉ាំឆ្ងាញ់ លេចរឿងងឹតតិចបងប្អូនខ្ទុំតែស្មានជាក់ល្អជាក់នៅក្នុងយកាខ្ញុំជាក់មកជឿបងប្អូនមើលញ៉ាំតែធូរទេក្នុងយកាខ្ញុំមានអីគ្រប់សារទាំងអស់មកកំ plei បងប្អូនចង់បានអាមេរិកឆាមនេះអីអាចកំងបានតាក់ទងមកបងប្អូនមើលឆ្ងាញ់យើងធ្វើអីញ៉ាំនៅក្នុងយីកាអីហ្នឹងវារោមបន្តិចយ៉ាងដែរ សាច់ឆ្អិននេះហើយឥឡូវចាប់ដើមហូបបន្តទៀតយើងហូបសាច់ឆ្អិនអញ្ចឹងត្រូវការអាំងឲ្យវាឆ្អិនអញ្ចឹងទៅចាំយើងហូបបងប្អូនកុំជៀសយាមហូបសាច់ឆៅអីឈាមឆៅដូចអឺបងប្អូនខ្លះគាត់ហូបបានខ្ញុំហូបអត់បានទេឈាមអីហើយឲ្យតែឆ្អិនគឺហូបបានឈាមជ្រូកឈាមគោឈាមមាន់អី ឲ្យតែឆ្អិនហូបចាំអត់ហូបនេះមកបានច្រើនចំប្រាំងឬក៏ទំសសិតវីតាមីនជួយកាត់បន្ថយផ្ដាសាយទំសយើងឲ្យបងប្អូនឆ្លក់ចឹងអាស្រ័យលើបងប្អូនចង់ញ៉ាំមិនដាក់ ជ្រលក់ដូចខ្ញុំទឹកហុងក៏បានដែរចង់ញ៉ាំឆៅញ៉ាំដូចថាមិនបាច់ជ្រលក់អីក៏បានដែរអាថាបងប្អូនពេញចិត្តហូបតែនេះជួយជួយយើងច្រើនកាត់ថយដាសាយតង់ច្រមុះឈឺក្បាលអីហ្នឹងគឺខ្លាំងអាដូចម្រេចអញ្ចឹងយឺសិតគ្រឿងទេសទាំងអស់គ្រឿងទេសដូចជាម្រេចអញ្ចឹងបងប្អូនសិតតែមានគុណប្រយោជន៍វា ចាស់នេះគូកៅទៅអាមេរិកខ្ចីមិនទុំអីក៏ដោយមកទេសយើងសិតតែជាគ្រឿងទេសតែអាចជួយសុខភាពយើងបានច្រើនសិតតែបន្លែសុខភាពយើងអាចហូបទៅជួយសុខភាពយើងបានច្រើនណាបងប្អូនមើលនោះហើយបើយើងហូបចឹងបានដូចថាខ្ញុំចូលចិត្តបន្លែយើងហូបបានតែចឹងមកចឹងមួយសាច់មួយអីក៏បានយើងដាក់ចឹងមកយើង Bye bye. Something like that. Không ăn muốn tiếp ចាស់ជំរាបលាបងប្អូនទស្សនាអរគុណបងប្អូនដែលបានចូលទស្សនាវីដេអូជួបគ្នានៅវីដេអូក្រោយបាយបាយ